ត្រងាំអោទៅស្រងហើយត្រងាំពីច្រើនណាយកាយឆ្នាំពីច្រើនណាយកាយឆ្នាំអើយដែលបងហើយនឹងស្រីដៃអូនណាយទ្របរងណាបងដំហើយស្គរដៃតែចែកណាយឆ្នាំថ្មីអោត្រលមហើយកុំសាមតើតើតើតើតើតើតើអោបងលួចហើយសំឡឹង នទាំងត្រង់ហើយភូមិឋានទាំងត្រង់ហើយភូមិឋានចោលភ្នែកហើយមើលបងមើលអងហើយទាំងគេណាគេមើលហើយម្ដងម្ដងត្រង់ណាស់ហើយមើលមក ស្រងាំអោទៅស្រងាយស្រងាំពីច្រើនណាយខែឆ្នាំពីច្រើនណាយខែឆ្នាំអើយដែលបងហើយនឹងស្រីតែអូនណាយទ្របរងណាបងដំហើយស្គរដៃតែចែកណាយឆ្នាំថ្មីអោត្រីរមហើយកងសាតើតើតើតើតើតើតើតើអោបងលួចហើយសំឡឹង បងប្រាំងហើយចូលស្មានទាំងត្រង់ហើយពុំខាន